ទៅបាបឬក៏ប៉ុនឬក៏វាចំណេញអីហ្នឹងហើយហើយរឿងគេជួនកាលយើងអត់ទៅដឹង គេឆ្លោះមិនផងគាត់លឺតាមគេនោះជេរតគ្នាដែរមើលជួយស្អប់ជួយអីភាកច្រើនណាយើងកើតអាក្រក់ដោយសារមាត់ដោយសារគំនិតហ្នឹងមិនដែលទៅឃើញរឿងមែនទេមែនទេលឺតែគេនិយាយហ្នឹងហើយមិនដឹងមែនអត់ហងហើយអ្នកនិយាយមួយយើងសង្ស័យតែកាត់ប្រកាច់ប្រខូចគេក៏មិនដឹងហ្នឹងហើយមិនមែនអញ្ចឹងបាននៅក្នុងវិន័យ អ្នកដែលចោតទោសកំហុសភិក្ខុព្រះអង្គអត់យកបឋិជនទេបឋិជនព្រះអង្គអត់ឲ្យយកជាការទេឧទាហរណ៍ថាអឺភិក្ខុនិងស្ត្រីនៅក្នុងបន្ទប់ទៅពីរនាក់ឲ្យបានប្រព្រឹត្តអីគឺម្នាក់នឹងឃើញអញ្ចឹងណាឃើញហើយយកមកនិយាយប្រាប់អញ្ចឹងព្រះអង្គត្រូវសួរថាបុគ្គលនឹងបែបណាបើជាស្ត្រីវិញគឺសោតាបណ្ណបុគ្គលបានឲ្យយកបើសោតាចាំយកពីព្រោះ ក្រៅពីសោតាមានខុសមានត្រូវជាងការស្អប់ចេតថាទៅយល់ទេយល់ហ្នឹងហើយអញ្ចឹងអត់មានអីក្រៅពីសតិហើយសតិដែលរលឹកដឹងហ្នឹងគ្មានវាមិនអាចកើតនៅចំពោះមនុស្សដែលអត់យល់ដឹងបានអញ្ចឹងត្រូវស្ដាប់ឲ្យដឹងថាស្អីជាអារម្មណ៍របស់វាត្រូវពិចារណាមិនឧទាហរណ៍ដូចជានៅក្នុងផ្លូវចិត្តអញ្ចឹងកន្លែងខ្លះព្រះអង្គថាអត់ឲ្យគិតអីសោះឲ្យតាមដានតែចិត្តមួយដោយពិខុសមួយអង្គនោះហ្នឹងហើយ បើបើធ្វើរឿងច្រើនមិនកើតធ្វើតែរឿងមួយបានណាពីមុនរៀនច្រើនពេកមិនដឹងថាធ្វើមួយណាអីមួយណាសិក្ខាបទច្រើនកកោកចឹងហើយបងថាធ្វើតែរឿងមួយតាមដានរបស់មួយបានណាតាមដានអីអើយតែមួយស្រួលអីចឹងអង្គុយតាមដានចិត្តខ្លួនឯងហើយគិតអីដឹងគិតអីដឹងគិតអីដឹងដល់អាឡ័យទៅគិតចិត្តមានអាឡ័យទៅនិយាយដើមគេណា មែនអត់ណែឯងកំពុងគិតអីប្រកបដោយតោស័កឬក៏ប្រកបដោយលោភៈឬក៏ប្រកបដោយស្អីស្អីស្អីស្អីអ៊ីសាអីមើលយូរយូររហូតដល់កិលេសលែងហ៊ានកើតយល់ទេហ្នឹងហើយហោដោយប្រសូតមួយទៀតចឹងដែរគឺវានៅតែក្នុងការមើលចិត្តខ្លួនឯងព្រះអង្គថាមនាលភិក្ខុទាំងឡាយបើអ្នកទាំងឡាយមិនអាចមានអភិញ្ញាចិត្តទៅដឹងចិត្តរបស់អ្នកដតីបានគេល្អគេអាក្រក់អីមិនហ៎កុំចំណាយពេលមនុស្សយើងមើលមិនអស់ទេ មើលមិនអស់ហើយញាតិញោមបើយើងអាឡ័យទៅចង់មើលគេណាអៀននិយាយនេះចេះនិយាយនោះចោះនិយាយនេះចេះនិយាយនោះចោះមើលមិនអស់មែនទេហ្នឹងហើយមើលមិនអស់ទេឯមនុស្សរាប់ពាន់ឆ្នាំវានៅតែអញ្ចឹងនិយាយហ្នឹងវានៅតែអញ្ចឹងវានៅតែមានមនុស្សល្អវានៅតែមានមនុស្សអាក្រក់ធម្មតាអញ្ចឹងប៉ុន្តែសំខាន់ព្រះអង្គថាអ្នកទាំងឡាយចូលធ្វើខ្លួនឯងឲ្យដូចកំឡោះកំមុំដែលទៅតែពេញវ័យហើយស្រឡាញ់ខ្លួនឯងខ្លាំង ចេញទៅណាមកណាតែងតែមើលមុខខ្លួនឯងក្នុងកញ្ចក់ដើម្បីពិនិត្យឲ្យឃើញថាតើមុខនឹងប្រឡាក់អីអត់មុខនឹងស្អាតនៅ ប្រសិនបើឃើញមុខប្រឡាក់មន្ទិលតើក៏បីធ្វើយ៉ាងម៉េចទៅពិខុពិខុឆ្លើយថាអូតប្រឡាក់លៀងចេញអញ្ចឹងព្រះអង្គមានទួនាទីត្រឹមបង្ហាញឲ្យយើងមើលកញ្ចក់សតិនឹងឯងគឺជាកញ្ចក់ឆ្លោះចិត្តរបស់យើងយល់ទេហ្នឹងហើយកាលណាយើងឃើញវាកក្រិច តាមពិតណាមិនមែនឃើញតាមពាក្យព្រះអង្គសូត្រទេណាមិនព្រះអង្គថានេះអានេះលោភៈអានេះតោសៈយើងចេះថាតាមអត់ឃើញហ្មងណាអញ្ចឹងបើយើងត្រូវសិក្សាពីលក្ខណៈថាតើតោសៈមានលក្ខណៈមិនទៀតសិក្សាអញ្ចឹងអូលក្ខណៈហ្នឹងវាមាន ការបន្ទុះមានការតើសការចង្អៀតចង្អល់អញ្ចឹងវានៅឯណាកពីធោមាននៅក្នុងបៃដកណាកពីធោនោះណែទីរកកពីធោអត់ឃើញញ៉ារកពីធោអត់ឃើញណា នាំគ្នាធ្វើតែ3ដកភ្លេចសាង3ដកក្នុងចិត្តចិត្តហ្នឹងនៅក្តៅហែងដដែលយល់កណាមានសំណួរមួយដូចកណាចែកធម្មទានណាហើយកណាកត់ឈ្មោះវាច្រើនដល់ពេលហ្នឹងទៅលោកប្រកេនលោកលោកអានឈ្មោះអស់ហើយដូចថាអ្នកខ្លះគេខឹងកណាដូចថាមើលឌីដាក់មានឃើញឈ្មោះអីតាកណាមានបាបអត់កណាអស់សូមអស់សំណួរ មាន បាបនឹងមានរឿងពីរដែលអាចមានបាបទីមួយខឹងគេវិញទុកខឹងយីយាយនេះក៏បាត់មួយបានខឹងគេវិញណាហ្នឹងហើយអាហ្នឹងវាជាជាមិនបាបដោយសារបាត់ឈ្មោះគឺបាបដោយសារខឹងអញ្ចឹងជាអ្នក ទទួលប្របួលគេហ្នឹងណា to be a leader ហ្នឹងគឺត្រូវ patient ច្រើនណាស់ត្រូវអត់ធន់ច្រើនហ្នឹងហើយ គឺត្រូវតែអញ្ចឹងឯងវាចោលឯងណាមិនតែញោមឯងអាត្មាគេថាដែរនោះហ្នឹងហើយគេថាដែរនោះប៉ុន្តែបាបមិនមែនរឿងគេថាទេប៉ុន្តែបើគេអញ្ចឹងហើយ យើង ដាក់មេនះចោះយើងគាត់ថាសុំទោសអ្នកមីងលបងអីខ្ញុំអត់មានចេតនាអញ្ចឹងទេបានប្រគល់ឲ្យលោកលោកអានខ្វះនេះទម្លាក់មេនះអញ្ចឹងតិចទៀតបានបំណងទៀតយល់ទេកុំទៅទៅស្រែកណែអញឲ្យលោកអស់ហើយណា ខឹងអញ្ចឹងណាអានឹងវាជាសេចក្តីអាក្រក់មួយទៀតហ្នឹងហើយអញ្ចឹងបានថាពាក្យសម្ដីនេះយើងចេះលើកចេះដាក់បន្តិចដោះស្រាយបញ្ហាបានយល់ទេហ្នឹងសម្ដីហ្នឹងវាអាចសម្ដីខ្លះឲ្យគេឈឺចាប់សម្ដីខ្លះធ្វើឲ្យមនុស្សជាសត្រូវខ្លាយមកជាមិត្តគឺជារឿងសម្ដីហ្នឹងតែម្ដងហ្នឹងហើយដូចថ្មអីចឹងយូរយូរញញុំឡើងប្រកាន់ឥឡូវលេងប្រកាសរឿងឈ្មោះហ្នឹងព្រោះប្រកាសញឹកញឹកចិត្តតែប្រាប់គាត់អញ្ចឹងថាចង់បានមនុស្សពិតអញ្ចឹង ណាប៉ុនវាមិននៅกระดาษទេប៉ុននៅក្នុងចិត្តជាពយល់ណាជាខំពយល់យល់គាត់យល់ដែរឥឡូវអ្នកចូល10000ដុល្លារក៏អាត្មាមិនសេដែរឥឡូវនឹងឥឡូវគាត់យល់ព្រឹកមិញចូលគាត់10000ទៀតគាត់ប្រាប់ថាមិនបាច់ប្រកាសគាត់យល់ដល់យល់យើងស្រួលយើងមិនអោយប៉ុន្តែយើងមិនមែនថាអត់ឲ្យមានបញ្ជីទេយើងត្រូវតែមានបញ្ជីអញ្ចឹងមិនមែនថាអត់ឲ្យបាត់ទេគ្រាន់ថាតែណាយើងពាក់ព័ន្ធជាមួយនឹងឈ្មោះខ្លាំងពេកវាធ្វើឲ្យចិត្តយើងនឹងអត់ស្ងប់ទេ ហ្នឹងវាអត់ស្ងប់ទេហ្នឹងត្រូវត្រូវប៉ុន្តែតាម ពិតដំបងឡើយអ្នកណាក៏ចង់បានឈ្មោះដែរពីព្រោះដំបងទោះបីចាស់អាយុមែនប៉ុន្តែសទ្ធាវាក្មេងហ៎ហ្នឹងបានលើឈ្មោះទៅសុបាយចិត្តញាតិញោមខ្លះទៀតថាឲ្យអាចារ្យអានថាអត់ទេ ចង់ឲ្យលោកម្ចាស់គ្រូអានបានសុបាយចិត្តអើហេ ប៉ុន្តែនឹងវាអញ្ចឹងឯងធ្វើឲ្យរំភើបចិត្តអីអញ្ចឹងបើខាងថា នៅពេលដែលយើងយល់បុណ្យកាន់តែច្បាស់លែងចង់ឲ្យណាដឹងមកញញោមថាបុណ្យខ្លាំងដូចយើងរស់ស៊ីអញ្ចឹងមិនខុសទេពេលយើងយល់បុណ្យមែនតើណាឧទាហរណ៍អាត្មាប្រៀបធៀបការអាត្មានៅពីក្មេងពេលអាទឹកតម្លើងវាដល់អាវេលតែងតោងនោះវាទឹកជួបគ្នាត្រីវរត់ស្គៀគ្នាណោះហើយលោបទៅអត់ឲ្យគេដឹងដែរដោយសារអីតើគេដឹងច្រើន ខាតយើងនឹងមកពីអីដឹងថាទៅវាបានតែគេដឹងច្រើនអានឹងឲ្យតែដឹងថាបានពិតប៉ុនចឹងដែរអ្នកដែលយល់ប៉ុនពិតប្រកបធ្វើឡើងចង់បានគុណសម្បត្តិមកញាតិញោមចំណាំមើលថាប៉ុនកាន់តែច្រើនគឺធ្វើឡើងចង់បានគុណសម្បត្តិអានឹងប៉ុនច្រើនណាស់ចិត្តវាស្អាតចិត្តវាបរិសុទ្ធយល់ទេអដូចទៀនចឹងទៀនដ៏ល្អបំផុត គឺទៀនដែលមិនចង់បានផលសូម្បីតែឈ្មោះគេប្រកាសនឹងអគុណឡើងចង់បានទៀតអញ្ចឹងយល់ទេ យល់ហ្នឹងហើយប៉ិនបើថាឲ្យឲ្យចង់ឲ្យគេរលឹកវិញអញ្ចឹងມັນសំណួរជាសួរថាមនុស្សជួយគេឲ្យគេចេះតែមិនដឹងគុណនឹងមកពីអត់យល់អត់យល់ថាតើយើងធ្វើល្អដើម្បីអីយើងធ្វើល្អដើម្បី ជួយគេឲ្យគេបានសុខតួនាទី របស់យើង គឺត្រឹមតែគេបានសុខរឿងគេដឹងមិនដឹងរឿងរបស់គេបើអ្នកនោះដឹងគុណវាជាសេចក្តីល្អថ្មីរបស់គេគេបានបន់បន្តទៀត តែបើគេរមិលគុណវាជាបាបរបស់គេធ្លាក់នរកខ្លួនឯងទៅចប់មែនអត់ហ្នឹងហើយប៉ុន្តែសំខាន់យល់ដូចថាគាត់កំពុងជាប់នឹងឈ្មោះនឹងអីអញ្ចឹងទៅដូចអាថាអញ្ចឹងយើងអាចយើងសុំតោយើងអីអញ្ចឹងណាយើងអត់មានតោទេប៉ុន្តែពាក្យសុំតោនឹងជាពាក្យទម្លាក់ខ្លួន ជាពាក្យធ្វើឲ្យកើតមិត្តមិនអញ្ចឹងណាដូចជាជាជាព្រះរាហុលអញ្ចឹង ព្រះរាហុលជាបុត្របង្កើតរបស់ព្រះសម្មាសម្ពុទ្ធហើយយើងបើសិនជាធ្វើបុត្រព្រះអង្គឯងមិនដឹងក្អេងក្អាងមិនទេណាមែនទេមែនទេអូបានបុត្រព្រះហើយហ៎កុំមកចិត្តអញណែមើលមុខមិនបានទេស្រួលហ៎ហើយលោកខ្លាយប្រពន្ធព្រះទៀតដល់ហើយមែនទេខ្លាយជាតំណែងរបស់ពំពីអីណាណាអូឡាមានជំនុំមួយទៀតហ្នឹងមួយទៀតហ្នឹងហេ កណាមានសនុមួយទៀតដូចតាវត្តមួយអញ្ចឹងកណាសន្យាថាជួយទាំងអស់ដល់ពេលលោកមានដោភៈកើតឡើងកណាក៏ឈប់ឈប់ជួយវត្តនេះ ទៅជួយវត្តផ្សេងតើតើកណានៅជាពាក្យដោយពាក្យដែលកណាបានសន្យាមួយលោក នៅវត្តហ្នឹងណាកណាមានបាបអត់ហើយការសន្យារបស់កណាកណាដោប្រាស់ទៅជួយវត្តផ្សេងអញ្ចឹងណាកណា មានបញ្ហាអីកើតឡើងទេមានអនាគតនឹងហើយបើយើងគ្រាន់តែចេញទៅដោយឃើញថាវាអត់ចម្រើន ទៅខាងនោះវាចម្រើនជាងអញ្ចឹងអត់អីទេកុំអោយតែយើងខឹងអញ្ចឹងខឹងមិនមែនបន់ទេអញ្ចឹងណាហើយរឿងហ្នឹងវាអត់មែនជារឿងកុហកទេគ្រាន់ថាសច្ចៈហ្នឹងវាអត់នៅ តែឲ្យដាច់សិលព្រោះពាក្យសម្ដីហ្នឹងអត់ទេឧទាហរណ៍ដូចលោកបួសអញ្ចឹង ពេលដែលបួសសន្យាជាមួយឧបជាថានឹងធ្វើឲ្យដល់ទីបំផុតនៃសេចក្តីទុក្ខគឺព្រះនិព្ព្វានប៉ិនដល់យូរយូរទៅជួបគូប្រេងទៅសឹកទៅមែនទេអឬក៏ថាមិនសឹកទេយើងថាបួសឲ្យធ្វើឲ្យដល់នៅព្រះនិព្វានប៉ិនដល់ប្រឹងមកជីវិតវាអត់ដល់ធ្វើម៉េចវានៅតែបទជនដដែលទៅណាមិនចឹងយល់ សំខាន់កុំឲ្យតែយើងមានចេតនាថាតាំងពីដំបូងយើងយើងយើងសន្យាមួយលោកចំណាជួយរហូតប៉ុន្តែក្នុងចិត្តដឹងថាអញជួយទេជានិយាយលោកសុបាយចិត្តអាហ្នឹងទៅជាគំនិតអាក្រក់ប៉ុន្តែពីដំបូង យើងគិតថានឹងដូចប្តីប្រពន្ធអញ្ចឹងគេទៅសួរថាអ្នកឯងយកគាត់ជាប្រពន្ធ yes ណែឆ្លើយ no មិនមែនអត់ yes ថែរក្សាអូនមកជីវិតអត់ yes វាទៅតែយេះអញ្ចឹងប៉ុន្តែចិត្តហ្នឹងវាអញ្ចឹងមែនគណៈហ្នឹងថាយើងស្មោះស្ម័គ្រអញ្ចឹងមែនប៉ុន្តែនៅមួយគ្នាវាអត់សុខនៅទៅទ្រាំហងហងបីវាអត់សុខនោះមែនទេយល់យល់ថាម៉េចហ្នឹងហើយដូចយើងថាទៅហើយផ្លូវហ្នឹងប៉ុន្តែដល់វាផ្លូវតលណាទៅបុកអញ្ចឹងម៉េចយល់យល់យល់ អត់សូវយល់ទេហ្នឹងហើយវាវាជាចេតនាអាក្រក់ដូចស្មាថាអញ្ចឹងត្រូវសួរចិត្តខ្លួនយើងយើងនឹកឃើញអង្កលយើងនិយាយនោះតើជាការពិតចេញពីចិត្តដែរទេ បើវាជាការពិតប៉ុន្តែដល់ក្រោយមកឃើញវាអត់ចម្រើនដូចសរីបុតដំបងឡើយទៅបួសមួយអ្នកណាទៅបួសជាមួយអាចារ្យសិញ្ជ័យគឺបដិញ្ញានៅមួយលោកគ្រូហ្នឹងឯងតាថ្វាយខ្លួនជាសិស្សហើយតើប៉ុន្តែរៀនយូរទៅវាហូបផ្លូវទៅមុខទេអត់ឃើញ វាអត់អីរីចម្រើនជាងនឹងអញ្ចឹងបានដាក់ណាត់គ្នាដើររស់អ្នកត្រាស់ដឹងដល់ទៅឃើញព្រះសម្មាសម្ពុទ្ធត្រាស់ដឹងហើយមិនមែនក្បត់គ្រូទេទៅបបួលគ្រូទៀតថាលោកគ្រូខ្ញុំរត់ធัวពិតឃើញហើយ ទៅ យើងទៅទាំងអស់គ្នា គ្រូអត់ទៅទេគ្រូមាននេះហ៎ឲ្យនៅលួងលោមមិនក៏មិននៅបានគ្រូសួរថាមើលមនុស្សឆ្លាតឯមនុស្សល្ងងណាច្រើនជាងបានសេរីបុតថាមនុស្សល្ងងច្រើនណាស់ អញ្ចឹងគ្រូនឹងមានអ្នកចេញមកថាអើពួកណៃអ្នកឆ្លាតទៅរੋអ្នកឆ្លាតទៅអាណាល្ងងមករੋអញលោកទៅទៅវាមិនជារឿងក្បត់អីញាតិញោមមិនជារឿងក្បត់ទេឧទាហរណ៍ថាពីមុនយើងបដិញ្ញាថាអញគ្មានជឿបាបបនអីទេអាហ្នឹងតាំងចិត្តចឹងវាគ្មានបាបគ្មានបនអីទេប៉ុន្តែក្រោយមកស្រាប់តែរៀនយល់ដល់យល់អូមានមែនតើយើងទៅរសាអាកំណត់ខូចហ្នឹងយល់អត់ទាំងខ្លួនយើងក៏យើងអាចកែប្រែបានដែរធម្មជាតិទាំងឡាយ always change មិនយ៉ាង the world is changing we have to change ប៉ុន្តែ change from bad to good មិនមិន good to bad ទេយល់ទេសាសនាតែមួយអញ្ចឹងណាប៉ុន្តែខណ្ឌថាបើសិនជាយើងថាពាក្យកសាំងវាមានរឿងច្រើនលើការដែលយើងឧទ្ទិសណាឧទ្ទិសថា យើងកសាងអីកសាងពហិថាគិតថាដឹកនាំគេកសាងពហិវត្តនឹងប៉ុន្តែដល់មើលកន្លែងហ្នឹងវាអត់រីចម្រើនយើងចង់ទេវាទៅកន្លែងផ្សេងនឹងត្រូវសួរម្ចាស់ទៀនគេសំខាន់គឺម្ចាស់ទៀនគេគេព្រមអត់យល់ទេបើម្ចាស់ទៀនគេអូខេអត់អីទេយល់ចប់ដំណាំចាស់ដោយច្រើនទៅមានន័យថាមិនមែន អ្នកដែលមិនធ្លាប់ឮមិនធ្លាប់ដឹងសោះអំពីព្រះពុទ្ធសាសនានោះទេណាសុទ្ធតែធ្លាប់អាស្រ័យតាក់ទងជាមួយវត្តអារាម មានការរៀបចំដឹកនាំ ពីព្រះអង្គគ្រូចារិកាព្រះសង្ឃគ្រប់អង្គលោកចាគណៈកម្មការនៅទីកន្លែងនេះឬក៏នៅ ក្នុងទីកន្លែងដតីមានន័យថា ជាដំណាំដែលមានស្រាប់ជាបរិស័ទដែលមានស្រាប់មិនលំបាកអាត្មាត្រូវពន្យល់យ៉ាងនេះយ៉ាងនោះដូចជាបរិស័ទថ្មីនោះក៏ទេដែរអឺបើយើងគិតសារឡើងវិញ អំពីពេលដែលព្រះសម្មាសម្ពុទ្ធផ្សព្វផ្សាយព្រះធម៌ដំបូងគឺ ក្នុងការនោះគឺសត្វតែបរិស័ទមិនធ្លាប់ដឹងសូម្បីតែព្រះពុទ្ធជាអ្វីព្រះធម៌ជាអ្វីព្រះសង្ឃជាអ្វីក៏អត់មានអ្នកណាដឹងឡើយគឺយកធម្មៈដែលជា ការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធនឹង ទៅផ្សព្វផ្សាយទៅសម្ដែងហ្នឹងគឺជារបស់ថ្មីស្រឡាងជារបកកំហើញថ្មីសិតដែលមិនធ្លាប់មានអ្នកណាឮអ្នកណាដឹងប៉ុន្តែមានសភាពអស្ចារ្យត្រង់ថាអឺពេលដែលព្រះអង្គត្រាស់ដឹងដំបូងជាមួយនឹងសាវក60អង្គ វសាទី1ដែលចេញទៅផ្សព្វផ្សាយព្រះធម៌នឹងអ្វីត្បិតថាគ្រប់ទីកន្លែងមិនតាន់មានវត្តអារាមមិនតាន់មានពុទ្ធបរិស័ទក៏ពិតមែនប៉ុន្តែទៅនឹងគឺរីកដោះដាលយ៉ាងឆាប់រហ័សដោយជាព្រះសម្មាសម្ពុទ្ធបញ្ជូនសាវកទៅសំដែងព្រះធម៌នឹងអត់មានអ្នកណានិមន្តទេអត់ មាននិមន្តតែម្ដងគត់គឺព្រំរតនីហ្នឹងកាលនោះហើយព្រំហ្នឹងអរតនីហើយក៏មានមកតាមស្ដាប់អីទៅវិញបាត់ទៅទៀតអត់ទាំងបានជូនដំណើរព្រះអង្គទៅសម្ដែងធัวទៀតរីឯព្រះអង្គក៏និមន្តអំពីកិយាសីសបតេទៅកាន់ក្រុងពរិញ្ញសីសម្ដែងនៅបឋមទេសនាហៅថាធម្មចក្រកបវត្តនៈសូត្រ ធ្វើឲ្យបញ្ចវគិនឹងបានឃើញនៅសច្ចធัวជាលើកដំបូងហើយក្នុងភាសានឹងសំដែងពធផ្សេងផ្សេងមានប្រសូតជាច្រើនទៀតមានអលត្តអនត្តលក្ខណៈសូតជាដើមធ្វើឲ្យបញ្ញវគិទាំង5នឹងបានសម្រេចដល់ទៅព្រះអរហត្តផលដោយសូត្រទាំងពីរនឹង ធម្មចក្រកបវត្តនៈសូត្រ1ហើយនឹងអនត្តលក្ខណៈសូត្រ ចំនួនតែ4 5ថ្ងៃហ្នឹងបានព្រះរហន្តទាំងអស់6អង្គក្នុងលោករួចទៅក្នុងវសាហ្នឹងក៏បានយោសកលបុត្រហើយនឹងសម្លាញ់54ទៀតមកបួសប៉ុណ្ណឹងដែលដែលយល់ពីការត្រាស់ដឹងហើយនឹងឃើញនៅសច្ចធម៌នឹងមានតែប្រមាណ60អង្គប៉ុណ្ណឹងឯងហើយទីដតីដតីអត់តន់មានអីទាំងអស់ មិនតាន់ឮដំណឹងនៃការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធទេហើយព្រះអង្គបញ្ជូនសាវកទៅក្នុងវសាដំបងហ្នឹងក៏មិនបានប្រាប់ថាស្រុកនេះស្រុកនោះអីទេគឺថាស្រុកណាក៏ដោយឲ្យតែមានមនុស្សទៅចោះចរដ្ឋភិកវេមនាភិក្ខុទាំងឡាយអ្នកចូលត្រាច់ទៅកាន់ចរិកជនបទផ្សេងផ្សេង អ្នកទាំងឡាយចូលសំដែងធัวឲ្យមានលំអបត់ដើមលំអបត់កណ្ដាលលំអបត់ចុងអ្នកទាំងឡាយចូលយកធัวដែលតថាគតបានសំដែងហើយបានត្រាស់ដឹងហើយទៅសំដែងបើកផ្ងាចំពោះមនុស្សទាំងឡាយដែលកំពុងតែកើតទុក្ខកំពុងតែចង្អៀតចង្អល់កំពុងតែត្រូវមោហៈអវិជ្ជាបាំងបិទ្ធ កំពុងតែកន្ទក់កន្ទិញកំពុងតែធ្វើពិធីពិធីកម្មផ្សេងផ្សេងដោយអំណាចនៃសេចក្តីភ័យខ្លាចដោយអំណាចនៃអវិជ្ជាប៉ុន្តែបាននឹងឆាប់រហ័សណាស់ញាតិញោមកាលនោះវាមានរឿងពីរដែលធ្វើឲ្យព្រះធម៌រីចម្រើន ហើយរីចម្រើននោះរីចម្រើនចំចំចំណុចដែលព្រះសម្មាសម្ពុទ្ធ ចង់ប្រទានឲ្យតែម្ដងមិនមិនសម្បូរដោយភាពអមឬក៏សម្បូរដោយប្រពៃណីដែលខុសខុសហ្នឹងឯងអត់ទេហើយមនុស្សដែលស្ដាប់ធัวពេលនោះនៅពេលដែលឃើញច្បាស់លះសេចក្តីអាក្រក់ហ្នឹងផឹងផឹងដាច់ស្រឡះអត់មានស្ដាយសំណោះអីទេនៅពេលដែលបានដឹងច្បាស់នេះឧទាហរណ៍ថា ពីមុនមកមុនពេលដែលបានស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងមនុស្សទាំងឡាយសុទ្ធតែមានជំនឿនេះជំនឿនោះធ្វើធ្វើពិធីកម្មនេះពិធីកម្មនោះដល់បានស្ដាប់ព្រះធម៌ព្រះអង្គសម្ដែងទៅវាចំអ្នកសម្ដែងហ្នឹងក៏វាចំអត់សម្ដែងបញ្ឆិតបញ្ឈៀងអត់សម្ដែងលើកទឹកចិត្តដើម្បីឲ្យទៅសុបាយអត់ទេគឺដាក់ចំចំហ្មងដូចដុកទ័រអញ្ចឹងពិនិត្យឃើញ ថាជារោគអីដាក់រោគហ្នឹងរោគណាត្រូវវះកាត់វះកាត់រោគណាត្រូវលេបថ្នាំលេបថ្នាំណាមិនមែនគ្រាន់តែជាការបបោះអង្អែលឲ្យ អ្នក ជំងឺសប្បាយចិត្តនោះទេអញ្ចឹងហើយនៅក្នុងការដែលអ្នកសម័យនោះបានងាយក្នុងការឃើញនៅសច្ចធម៌មានកតាពីរទី1គឺឧបនិស្ស័យដែលសន្សំមកច្រើនផង ហើយទី2អាស្រ័យលើអ្នកសំដែងនឹងគឺសំដែងចំចំសំដែងត្រង់សំដែងចង់ឲ្យអ្នកស្ដាប់នឹងឃើញ ប្រយោជន៍ដោយពិតប្រាកដហើយទៅនឹងអត់បានទៅនៅក្នុងនាម របស់ខ្លួនឯងដើម្បីឲ្យខ្លួនឯងនឹងបានស្អីអំពីការសម្ដែងធัวនឹងទេទៅនឹងក្នុង នាមដូចជាដុកទ័រចិត្តធัวដែលចង់ព្យាបាលនៅរោគផ្លូវចិត្តរបស់មនុស្សទាំងឡាយដូច្នោះដែរដូច្នោះហើយទៅ ការសម្ដែងធัวនោះមិនមែនជាការចិញ្ចឹមជំងឺដូចពេទ្យខ្លះយើងដឹងថាពេទ្យខ្លះពេទ្យចាក់ថ្នាំចិញ្ចឹមជំងឺតាមស្រុកស្រែតាមជនបទអីចឹងហើយចាប់ចាក់ឲ្យឆាប់ជាពេកអ្នកឈឺនឹងឆាប់ជាវាបានលុយតិចអ្នកខ្ញុំដែលលឺស្រុកខ្មែរណាស្រុកខ្មែរមានពេទ្យចិញ្ចឹមជំងឺចាក់ពយាពយាទៅបានយូរបន្តិចទៅបានលុយច្រើនណាតែបើដាក់ថ្នាំមកឆាប់ជា គេលេងមកដល់លេងមកលេងបានលុយណាតែការសំដែងធោះដូចគ្នាដែរណាជាងការសំដែងមិនចំវាដូចជាការចិញ្ចឹមជំងឺចឹងដឹង ថានឹងខុសដឹងថានឹងមិនត្រូវហើយនៅតែមិនអីទេមិនអីទេនឹងដូចរបៀបពេទ្យចាក់ថ្នាំចិញ្ចឹមជំងឺចឹងម្ល៉េះហើយមួយជីវិតពុទ្ធបរិស័ទហ្នឹងនៅតែអត់បានដឹងការពិតនៅតែអត់យល់ការពិតថាជាអ្វីអញ្ចឹង ប៉ុន្តែសម័យនោះដែលលោក60អង្គដែលសិតទៅជាព្រះអរហន្តហ្នឹងលោកអត់មានចង់បានអីទល់តែសោះអំពីពុទ្ធបរិស័ទហ្នឹងអត់គឺទៅនឹងដូចដែលថ្មប្រៀបធៀបនឹងដុកតួដែលចិត្តធัวហ្នឹងដឹងថាមានអ្នកជំងឺអញ្ចឹងហើយខ្លួនឯងមានថ្នាំហ្នឹងមិនទុកថ្នាំឲ្យខូចចោលយកថ្នាំហ្នឹងទៅដាក់ឲ្យចំចំអ្នកជំងឺហ្នឹងណាអញ្ចឹងហើយបានជាការដែលពុទ្ធបរិស័ទ យើងហៅពុទ្ធបរិស័ទនឹងខុសទៀតមុននឹងសម្ដែងធម៌មុននឹងស្ដាប់ធម៌មិនមែនតន់ប្រកាសខ្លួនតែពុទ្ធបរិស័ទផងនៅជាបរិស័ទរបស់អាចារ្យជាបរិស័ទរបស់និក្រន់ជាបរិស័ទរបស់ពួកព្រាហ្មណ៍ជាបរិស័ទរបស់ ពួកសាសនាគោរពគោគោរពស្វាអីសពគ្រប់ទាំងអស់នឹងឯងដល់ទៅស្ដាប់យល់ទៅបោះចោលផឹងផឹងផឹងផឹងគឺកែប្រែខ្លួនចឹងរាល់ពេលស្ដាប់ហើយនឹងតែងតែបន្លឺវាចាថា បបពិតព្រះអង្គដែលចម្រើនបបពិតលោកម្ចាស់ដែលចម្រើនភ្លឺច្បាស់ណាស់ពាក្យដែលលោកម្ចាស់សម្ដែងមកហើយ ដោយអនេកបរិយាយគូរនីដូចជាគេត្រួលប្រទីបនៅក្នុងទីងងឹតឬក៏ដូចជាផ្ងារបស់ដែលផ្កាប់ឬក៏ដូចជាគេបង្ហាញផ្លូវដល់មនុស្សវងវែងបើពើលោកម្ចាស់ដល់ចម្រើនចាប់ពីថ្ងៃនេះទៅ សូមលោកម្ចាស់ចាំទុកខ្ញុំជាឧបាសកឯនេះ ដូរផឹងមិនដឹងថាអ្នកឯងសាសនាអីពីមុនហើយមិនមែនជាការនាំថាមិនមែនជាការបង្ខំអត់ទាំងអស់ណារបៀបចេះថ្មឧទាហរណ៍ថាកាលដែលវិទ្យាសាស្ត្រមិនតាន់រកឃើញមេរោគពិតរបស់អប៉ុងឌីស៊ីតនេះអីគេអប៉ុងឌីស៊ីតញាតិញោមស្គាល់ណាហ្នឹងហើយពិសាអាហារអីទៅមិនល្អទៅវាចូលទៅវាហើមសាច់ទៅអាចលូត ទៅចុកពោះទុកយូរមិនវះអាចធ្លាយពវៀនស្លាប់ការដែលវិទ្យាសាស្ត្រមិនតន់រីចម្រើន គ្រូទូទាយទាំងឡាយហ្នឹងអារម្មណ៍របស់គាត់ហ្នឹងវាគ្មានអីក្រៅពីខ្មោចធ្វើនឹងអំពើទេព្រោះគាត់មានអេកូណាឆ្លោះមើលអត់មានទេហើយក៏គាត់ជឿតគ្នាអញ្ចឹងទៅដល់ពេលស្លាប់ទៅវាហើមពោះឃើញនេះអំពើអំពើមែនចាអាហ្នឹង ប៉ុនិសិទ្ធខ្សែអត់មើលបំហើមពោះស្ពីងញាតញោមដឹងហ្នឹងដឹងហ្នឹងហ្នឹងហើយនៅពេលដែលដុកទ័រម្នាក់ដែលគាត់ខំស្រាវជ្រាវបច្ចេកទេសថ្នាំនឹងរហូតដល់ស្រាវជ្រាវរកវិធីឆ្លោះមើលឃើញថាអូការពិតនឹងវាអញ្ចេះតណារឿងបញ្ហា បញ្ហាពូវៀនហ្នឹងវាចូលកំតិចអាហារស្អីទៅវាមិនល្អទៅវារលាយមិនកើតវាហើមទៅ បើមិនកាត់វាចេញដេផ្ជិតវិញទេវាលូទៅអាត្មាធ្លាប់ពួកអាពវៀនខ្នែងហ្នឹងនៅណាក៏មានដែរពវៀនតិចទេប៉ុន្តែពេលវាចូលកែអាហារទៅវាហើមលូតប្រវែងណានៃអាត្មាធ្លាប់ដែរវាកាត់ចោលបាត់ហើយហើយបើជឿគ្រូខ្មែរថាអំពើងាប់បាត់ហើយប៉ុន្តែនៅពេលដែលពេទ្យមើលឃើញដំបងមានបច្ចេកទេសណា ទៅនិយាយប្រាប់មនុស្សដែលកំពុងតែឈឺនឹងឬក៏សាច់ញាតិដែលកំពុងតែជឿថាវាមានខ្មោចព្រាយបិសាចធ្វើនឹងណាសែនលំបាកប្រាប់ញាតិញោមលំបាកប្រាប់ណាស់ឥឡូវវាកំពុងចុកស្រាប់ទៅហើយ ហើយជាវិធីសាស្ត្រដែលគេមិនដែលធ្វើហើយស្រាប់តែដុកទ័រពេទ្យហ្នឹងគាត់ប្រាប់ថាទល់ទៅវះវាយកចេញហើយញាតិញោមចាន់ដែរមិនកំពុងតែចុកឲ្យទាវះទៀតឲ្យឆ្វោកសើកបិតពីណាងាយហ៊ានឲ្យ មែនទេមែនទេមិនឆ្លើយមែនមិនបានអាហ្នឹងប៉ិនយើងឥឡូវយើងអត់យើងអត់ឆ្ងល់ទេរឿងហ្នឹងពីព្រោះគេវះគ្រប់គ្នាហើយប៉ិនតែចង់ឲ្យញាតិញោមសម័យនៅពេលដែលមិនតន់មានអ្នកណាដែលរកឃើញណាដបងណាហើយទៅទាវះពោះគេស្មានតែគេសុបាយចិត្តដបងណាណាស្រួមស្រួលត្រូវដបងរបស់ញាតិគេណាមែនទេវះពោះណា វះមែនណាដល់ឥឡូវនេះគេចេះបច្ចេកទេសគេចោះបន្តិចបន្តិចបានពីមុនអូអាត្មាបវៃណែហ្នឹងហើយប៉ិនដល់តែពេលវះហើយវាជាដល់តែមានអ្នកជាទៅណាតើបមានអ្នកចាប់អារម្មណ៍មែនទេហ្នឹងហើយតែបើវះគេស្លាប់ទៀតអូពេលហ្នឹងពិតជាត្រូវទៅពនួងហ្នឹង ប៉ុនសំណាងបានវះទៅវាជាដល់វះទៅវាចេះតែជា ទៅបានគេផ្សព្វផ្សាយអញ្ចឹងទៅដូចព្រះអង្គអញ្ចឹងកាលដែលព្រះអង្គត្រាស់ដឹងដំបូងញាតិញោមរឿងអីដែលត្រូវព្រំមករតនានឹងព្រំអីក៏ចេះជាងព្រះហ្មងអានេះវាជាពុទ្ធនិយមនឹងធ្វើឲ្យយើងសិក្សា ទៅយើងយើងឃើញពីបតីរបស់ព្រះសម្មាសម្ពុទ្ធណាដែលព្រះអង្គរារែកបតីថាធោពិតនឹងវាអញ្ចេះទេណាហើយមនុស្សកំពុងតែជឿទៅញ៉ក់ តតថាគតនឹងគួរទៅនិយាយអត់កណ្ណរារាជបតីប៉ុណ្ណឹងមិនមែនព្រះអង្គថាមិនសំដែងទេបានព្រំនឹងដែលមានអាយុវែងយើងដឹងថាអ្នកខ្លះលើកថាជើមិនខោដឹងព្រះអង្គត្រាស់ដឹងអីអញ្ចឹងមានតែព្រំនឹងត្រាស់មុនព្រះមិនដឹងព្រះត្រាស់ព្រំសហមបតិព្រំនឹងអាយុវែងមានអាយុនឹងឆ្លងកាត់ពពុទ្ធច្រើនមកហើយដែលពពុទ្ធមុនមុន សម្ដែងមកក៏ចាំពេលវេលាហើយសម្រេចគុណធម៌ជាអនាគាមីបុគ្គលទៀតបានដឹងថាសច្ចធម៌យ៉ាងម៉េចនោះប៉ុន្តែវាមិនមែនដោយសារតែព្រំនឹងនិមន្តទេតែឲ្យឃើញថាញៀនប្រហែលព្រះសម្មាសម្ពុទ្ធនឹងនៅគង់រារែកបតីដោយសារអីដោយសារវាបញ្ច្រាស់ទិសគ្នាដូចអាលើកអញ្ចឹងថាឧទាហរណ៍ដូចវិទ្យាសាស្ត្រចុះមុនពេលដែល វិទ្យាសាស្ត្រដឹងតែផែនដីមូលមនុស្សគ្រប់គ្នាដឹងតែផែនដីតប៉ែតទេសំប៉ែតទេអ្នកណាមកនិយាយថាផែនដីមូលឈួតសតមុនពេលដែលគេរកឃើញតែផែនដីវិលហ្នឹង អ្នកគ្រប់គ្នាដឹងតែថាព្រះអាទិត្យអ្នកដើរផែនដីនៅនឹងហើយដល់តែគេរកឃើញថាផែនដីវាវិលព្រះអាទិត្យមិនមែនមកវិលជុំវិញផែនដីណា ផែនដីវិលជុំវិញខ្លួនឯងផងវិលជុំវិញព្រះអាទិត្យទៀតនិយាយដំបងគេថាឈួតសតបើវិលអញ្ចឹងអញមិនក្លាប់ចាក់ងាប់ហើយអញ្ចឹងញាតិញោមដំបងឡើយ អ្នកដែលរស់ដំបងឡើយនឹងទម្រាំតែពន្យល់ប្រាប់មនុស្សនឹងឲ្យយល់អញ្ចឹងបានអ្នកដែលរកឃើញស្អីដែលដំបងគេទុកថាជាមនុស្សអស្ចារ្យហ្នឹងដោយសារអញ្ចឹងមានគំនិតត្រូវរកឃើញហើយញាតិញោមពិចារណាមើលចាស់ ដែលអាត្មាអង្គុយអស្ចារព្រះអង្គនឹងអស្ចារទៅកាន់តែអស្ចារទៅនឹងត្រង់ចំណុចនឹងថាអ្វីដែលព្រះអង្គរកឃើញនឹងគ្មាននរណាដែលឃើញទេដែលព្រះអង្គទៅប្រាប់បញ្ញវគិថាពពេអននុសតេសធម្មេសច្ចៈខុងឧត្តបាតិញ្ញាណងឧត្តបាតិបញ្ញាឧត្តបាតិវិជាឧត្តបាតិអាឡោកោឧត្តបាតិណាមនីភិក្ខុទាំងឡាយចក្ខុកើតឡើងហើយញាណកើតឡើងហើយបញ្ញាកើតឡើងហើយវិជាកើតឡើងហើយពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគតដែលពីដើមគ្មានដែលពីណានិយាយចឹងឯង គ្មានដែលតថាគតអត់ដែលឮទេថានេះជាទុក្ខសច្ចៈនេះជាទុក្ខសមុទយៈនេះជានិរោធនេះជាមគ្គហ្នឹងគ្មានអ្នកណាដែលនឹកឃើញមានអ្នកណាដែលនិយាយចឹងទេតែវាប្រកបដល់តថាគតហើយច្បាស់ហើយ ថានេះជាទុក្ខសច្ចៈមែននេះជាសមុទយៈសច្ចៈមែនហើយយកអារបស់ពិត ដែលមនុស្សមិនដែលគិតយកមកបង្ហាញហ្នឹងហើយមនុស្សហ្នឹងអាចពន្យល់រហូតដល់គេយល់បានរហូតដល់គេដូរចេញអស់អាលិញហ្នឹងណា តើមនុស្សនឹងអស្ចារ្យប៉ុណ្ណាញាតិញោមមើលដោយព្រះបច្ចេកពុទ្ធឃើញសច្ចធម៌ដោយព្រះអង្គដែរប៉ុន្តែឃើញទៅតែឯងចឹងទៅយើងថាព្រះបច្ចេកពុទ្ធដោយអត់ប្រយោជន៍មិនអត់ប្រយោជន៍ទេលោកចង់ប្រាប់ទៅមិនដឹងប្រាប់ថាម៉េចចឹងមិនលោកឧបមាថាអឺព្រះបច្ចេកពុទ្ធត្រាស់ដឹងសច្ចធម៌នឹងបើប្រៀបជាមួយពុទ្ធនឹងឃើញពីណាច្បាស់ជាងថាច្បាស់ប្រហែលតែគ្នាប៉ិនមិនបានពុទ្ធនិយាយកើត បច្ចេកពុទ្ធនិយាយអត់កើតឧបមាអញ្ចេះឧបមាម្នាក់រៀនសូត្របានច្រើន ទៅបាន ភ្លុកអ្វីមួយយ៉ាងអញ្ចឹងចង់ឲ្យអ្នកដតីនឹងស្គាល់រសជាតិនៃភាពសំរបស់អាសម្លឆ្ងាញ់ឬក៏វត្ថុដែលឆ្ងាញ់ហ្នឹងគាត់ដាក់ឈ្មោះឲ្យអានេះឈ្មោះនេះអានេះឈ្មោះនេះឈ្មោះនេះម្នាក់ទៀតទៅដល់ភ្លុកឆ្ងាញ់ដូចគ្នាប៉ុន្តែបញ្ញត្តិឈ្មោះអត់បាន លោកឧបមាដូច មនុស្សយល់សពយល់សពប៉ុន្តែមនុស្សនឹងគោឬក៏មនុស្សគោឃើញរបស់អ្វីឬក៏បានពិសារបស់អ្វីឆ្ងាញ់ប្រហែលនឹងមនុស្សអត់គោដែរប៉ុន្តែចង់និយាយប្រាប់តែនេះឈ្មោះនេះនេះឈ្មោះនេះនិយាយអត់បានអញ្ចឹងបានមានភាពអស្ចារ្យត្រង់ថា ប្រសិនបើមុនព្រះអង្គត្រាស់ដឹងនឹងមានបរិស័ទចេះស្គាល់ថានេះសិលនេះទៀន អឺត្រីសរណគមអីខ្លះក៏មិនថ្មមិនអស់ចាប្រមាណដែរប៉ុន្តែថាឈឹងអត់មានលីងហ្មងអត់មានតែនៅតែព្រះអង្គបកផ្ងាប៉ុន្តែបកបកបកមែនហ្មងអត់មានបកដូចយើងរាល់ថ្ងៃទេយើងនេះសិតតែដើរជើងពីររហូតចឹងបានគ្មានឃើញសោតាសោយាយអីទេលះអីក៏មិនលះលះវាមិនផឹងញាតិញោម អាមើលបោះសัตว์យើងហងៃលះអត់ផឹងដូចសម័យព្រះអញ្ចឹងឯងមិនសមនៅតែពុទ្ធជនអានឹងអស់ទៅគ្នានោះឯងសម័យពុទ្ធថាបើលះលះឈឹងអត់មានស្ដាយដំណោះសំបីតែបន្តិចដូចគ្នានឹងអ្នកដែលយល់អំពីអឺទ្រឹស្ដីឬក៏វិជារបស់ពេទ្យច្បាស់លាស់អញ្ចឹងដែលពីមុនយល់ថាអាប៉ុងឌីស៊ីតហ្នឹងនាំគ្នាយល់ចិត្តថាខ្មោចធ្វើអញ្ចឹងទៅដល់ទៅពេលអេកូមើលច្បាស់សុកចិត្តឲ្យពេទ្យវះចេញតែមក អត់ស្ដាយវាទៀតរបៀបអញ្ចឹងទោះបីជាសាច់នឹងជាសាច់របស់ខ្លួនឯងប៉ុន្តែដឹងថាសាច់នឹងវាចង្រៃទុកទៅវាអាចស្លាប់ដល់ជីវិតអត់ទុកវាទេយ៉ាងណាមិញប្រពៃណីទាំងឡាយឬក៏ជំនឿទាំងឡាយណាដែលវាអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់យើងនេះគឺត្រូវតលះចោលវាអត់ចម្រើនប្រពៃណីខ្លះរហូតដល់ថ្នាក់បូជាយ៉ាញ់យកជីវិត គេយកទៅសម្លាប់ ណាចឹងចឹងដល់ពេលយើងដឹងទុកវាអត់បានការអីយើងឥឡូវសិតតដាក់មួងច្រើនចន់សំណាញ់ច្រើនចន់មានអាកលាងវើលមានអាកលាញឹកក្រែងលោអាមួងមួយចន់ឬក៏សំណាញ់អួនមួយចន់ហ្នឹងវាដាក់អត់ជាប់នៅមួយចន់ទៀតដូចដល់បរតនៈត្រៃហើយមិនស្មោះជាមួយព្រះអង្គទេណា ក្រៃលោកព្រះអង្គជួយវាមិនអស់ចិត្តណោទៅពឹងអ្នកតាក្បែរណាទៀតឃើញវានៅសិតតែជើងពីរដូចញាតិញោមចាណាមើលទៅខ្លួនមួយចន់ទូកពីរមិនស្រួលដូចជិះលើទូកមួយឯងមែនទេហ្នឹងហើយឥឡូវញាតិញោមពេលដែលចិត្តនឹងវាវារែរែកណាខ្លួនមួយជិះឡានពីរណា ស្រួលទេមិនដាច់ស្អីទៅយកទៅប្រពន្ធប្រពន្ធពីរបាទយើងដូចមួយមែនទេមែនទេវិញគេថាម៉េចចង់សុកខ្លួនឲ្យយកប្រពន្ធមួយហ៎តែចង់កើតព្រួយឲ្យយកប្រពន្ធពីរវាចង់អត់ស៊ីឲ្យយកប្រពន្ធ3ហើយចង់ដេកដីឲ្យយកប្រពន្ធ4 វាចង់ងាប់ខ្លួនឲ្យយកពួនច្រើនហ្នឹងហើយប៉ុន្តែអាត្មាសំដែងនេះអាត្មាអត់មានរឿងបង្ខែបង្ខំអីទេញាតិញោមពន្យល់ឲ្យតែយល់ប្រពុតអត់ដែលបង្ខំទេអត់ដែលបង្ខំសัตว์លោកទេរបៀបអញ្ចេះវាប្រពុតជួយយើងណាឧទាហរណ៍យើង បានទទួល ប្រអប់មួយដ៏មានអត្តកម្បាំងអំពីឪពុករបស់យើង អំពីគ្រូយើង អំពីសាសនាយើងចុះវានៅក្នុងប្រអប់ចឹងដែរគេប្រាប់ថាចូលអ្នកឯងថែរក្សាប្រអប់នឹងឲ្យបានល្អអ្នកឯងនឹងបានសេចក្តីសុខសេចក្តីចម្រើនរសារតែអញ្ចឹងរក្សាទាំងមិនដឹងថានៅ ក្នុងនឹងជាស្អីពពុទ្ធមិនដែលឲ្យទៅបោះប្រអប់នឹងចោលទេព្រះពុទ្ធព្រះអង្គទៅ បង្រៀនឲ្យធ្វើកូនសោ unlock វាចាក់វាមើលទៅពីព្រោះរយៈពេលដែលយើងរក្សានឹងមានពាក្យពីរដែលមកប្រាប់ផ្ទុយគ្នា មួយគេថាបោះចោលទៅ មួយទៀតគេថាទុកវាទៅ យើងមើលអត់ឃើញ តម្លៃខាងក្នុងយើងនៅតែរារែកបោះចោលស្ដាយព្រោះជារបស់ឪពុកទុកឲ្យឬក៏ជារបស់ ដែលរសាទុកយូរហើយណាអឺ ហើយបើទុកមិនដឹង ថាបានប្រយោជន៍ស្អីកាន់យូរហើយក៏មិនដឹងឃើញអីដូចយើងកាន់ពុទ្ធសាសនារាល់ថ្ងៃចឹងមិនយល់ពីពុទ្ធសាសនាយូរយូរនាំគ្នាបន្ទោមដឹងកាន់ធ្វើអីផងណាវានៅក្នុងលក្ខណៈអញ្ចឹងដល់ព្រះពុទ្ធព្រះអង្គមកមិនមែនថាអូអានឹងវាអត់ប្រយោជន៍ទេបោះចោលទៅអត់ថាអញ្ចឹងអូទុកវាទៅព្រោះអានឹងវាមានយូរហើយព្រះពុទ្ធអត់ថាអញ្ចឹងទៀតតែរបៀបព្រះអង្គគឺបង្រៀនយើងឲ្យចេះបើកមើលឲ្យចេះបើកមើលថាតើក្នុងនឹងមានអី ពង្រៀននឹងព្រះអង្គមិនមែនមកបើកឲ្យយើងទេគឺពង្រៀនឲ្យយើងមានកូនសោចាក់ដោយខ្លួនឯងដែលមានបញ្ញានេះគឺជាកូនសោចាក់បើកមើលដោយខ្លួនឯងនៅពេលដែលយើងចេះចាក់បើកមើលប្រអប់នឹងដោយខ្លួនឯងហើយមើលឃើញដោយភ្នែកខ្លួនឯងហើយមិនបាច់សួរព្រះអង្គថាបោះពុតព្រះអង្គហើយតើខ្ញុំគួរបោះចោលឬក៏ទុកអត់ព្រះអង្គអត់ឆ្លើយទៀតទេ ព្រះអង្គឈប់ឆ្លើយហើយតួនាទីរបស់ព្រះអង្គឈប់មកប្រាប់ថាអ្នកឯងគូរក្សាឬក៏បោះចោលទៀតហើយពីព្រោះឃើញដោយខ្លួនឯងហើយអញ្ចឹងបានជាកាលាមកស័តទាំងឡាយសួរព្រះអង្គអញ្ចឹងថាសាសនាមានច្រើន ពាក្យបង្រៀនមានច្រើនហើយតើពួកខ្ញុំនេះតើយកមួយណាបើម្នាក់ម្នាក់អួតសិតប្រកែអួតតែបរិសុទ្ធមានតែផ្លូវនេះបរិសុទ្ធមានតែផ្លូវនោះបរិសុទ្ធអញ្ចឹង បានព្រះអង្គថាបើយើងអាល័យទៅគិតថាអ្នកនេះថាអញ្ចេះនៅនោះថាអញ្ចោះវាអត់ចប់ទេមកជីវិតហ្នឹងអត់ចប់ហ្មងព្រោះវិធីច្រើនណាស់ថ្ងៃនេះលឺអញ្ចេះថ្ងៃក្រោយលឺអញ្ចោះថ្ងៃនេះមានសាសនាប៉ុណ្ណឹងថ្ងៃក្រោយមានច្រើនជាងហ្នឹងប៉ុន្តែអ្នកទាំងឡាយកុំជឿណាកុំជឿសូមបីក្បួនតម្រា សូមបីកម្ពីដីកាសូមបីចាស់ទុំរបស់អ្នកសូមបីគ្រូរបស់អ្នក សូមបីពាក្យបរំប្រាដែលអ្នកលឺយូរហើយសូមបីគំនិតអ្នកត្រេះរិះតែឯងតែឯងក៏ប៉ុន្តែរាល់ពាក្យទាំងឡាយព្រះអង្គមិនមែនហាមមិនអោយស្ដាប់ទេតែអ្នកទាំងឡាយចូលយកមកពិចារណាដោយល្អិតល្អន់ដោយយោនិសោមនសិការៈឲ្យឃើញដោយខ្លួនឯងថាបើវាប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃអ្នកទាំងឡាយចូលកាន់យកចោះកុំគិតថាជាពាក្យរបស់នរណា ណាកុំគិតថាជាពាក្យរបស់ណាពាក្យរបស់តថាគតក៏ដោយពាក្យណាក៏ដោយបើគិតមិនយល់កុំតន់យល់ពាក្យព្រះអង្គសម្ដែងក៏ដោយនឹងចឹងអញ្ចឹងព្រះអង្គបង្រៀនត្រឹមតែឲ្យយើង អាចបើកកੁੰលឹះមើល នៅរបស់នឹងដោយខ្លួន ដោយខ្លួនឯងនឹងចឹងហើយបើយើងសួរថាតើគួរធ្វើអញ្ចឹងអត់គួរអីអត់មានន័យថាយើងអត់យល់វិធីសាស្ត្ររបស់ពុទ្ធ គឺត្រង់ដែលពន្យល់ឲ្យយើងយល់បើកាលណាយើងមិនទាន់មានបញ្ញាកើតឡើងទេ សម្រាប់ចិត្តអត់បានហើយព្រះពុទ្ធក៏មិនទៀមទាយកពុលច្រើនយកមកធ្វើអីទេញាតិញោមអត់មានដែលព្រះអង្គទៅប្រមូលបរិស័ទទេហើយបើសាវករបស់ព្រះអង្គមាន មាន បំណងដើម្បីទៅប្រមូលមនុស្សឲ្យច្រើនមកកាន់ពុទ្ធសាសនាណាព្រះអង្គតេះដៀលទៀតព្រះអង្គតេះដៀលមក ដូចជាប្រធារៈមួយអង្គដែលដែលជាជាអ្នកដើមបញ្ញត្តិឲ្យឲ្យកើតសិក្ខាបទមួយថាភិក្ខុក្រោម10វសាធ្វើឧបជាអត់បានទេធ្វើឧបជាអត់បានទេ10វសាឡើងទៅទៅធ្វើឧបជាបានណាហើយចេះចាំបរិមោកទាំងពីរមានភិក្ខុបរិមោកភិក្ខុនីបរិមោកនោះច្បាស់លាស់នៅក្នុងអភិធម្មទៀតបានអាចធ្វើឧបជាបំពោះបាន ភិក្ខុនោះលោកបួសភ្លាមលោកជ្រះថ្លាស្រឡាញ់សាសនាមែនតើហើយលោកសម្រេចគុណធម៌ទៀតស្រាប់តែលោកមានគំនិតថាអញនឹងនឹងប្រមូលបរិស័ទឲ្យបានច្រើនប្រមូលមនុស្សមកបួសឲ្យច្រើនដោយខ្វះបច្ចេកទេសក្នុងការបង្ហាញគេឲ្យយល់ព្រះអង្គដាក់ទោសគុំតន់អាលរស់រាន់ពេករឹងខ្លួនឯងសិនឃើញទេ អញ្ចឹងមិនមែនមនុស្សច្រើនជាសញ្ញាថាធម៌របស់ព្រះសម្មាសម្ពុទ្ធរីចម្រើនហើយជាបំណងរបស់ព្រះពុទ្ធទេអត់ទេអញ្ចឹងបាន ជាពធមួយកន្លែងដែលព្រះអង្គសម្ដែងក្នុងបសូតថាមនាលភិក្ខុទាំងឡាយទោះបីចែកដីមាស1000បើគិតជាតម្លៃមិនស្មើនឹងភិក្ខុមួយអង្គដែលឃើញច្បាស់នៅ ការសម្ដែងរបស់តថាគតតែមួយអង្គទេតែមួយទេ ប្រៀបជាមួយនឹងចេតិយមាស1000ចេតិយមិនមែនចេតិយស៊ីម៉ងមិនមែនចេតិយថ្មឲ្យព្រះអង្គប្រៀបចឹងថាចេតិយមាស1000ក៏គ្មាន តម្លៃស្មើនឹងភិក្ខុមួយអង្គដែលដើរត្រង់តាមផ្លូវរបស់តថាគតទេហេតុអីសម្ភារៈទោះបីជាវាស្អាតប៉ុណ្ណាវាលំអត្រឹមតែភ្នែកក៏ប៉ុន្តែម្នាក់ ដែលបានចាក់ធ្លុះនៅសច្ចធម៌របស់ព្រះអង្គយល់ច្បាស់អំពីមេគីរបស់ព្រះសម្មាសម្ពុទ្ធអាចបំភ្លឺទាំងខ្លួនឯងហើយអាចបំភ្លឺដល់ចិត្តរបស់អ្នកដទៃបានណាល្អរបស់ល្អត្រឹមភ្នែកតែមនុស្សល្អល្អដល់ចិត្តអាចធ្វើឲ្យមនុស្សរួចចាកសេចក្តីទុក្ខបានមែនទេនឹងអាត្មាដើមប៉ុណ្ណឹងញញោមមានបញ្ហាសាកសួរអីទេបាទ មានទេមានប៉ិនមកពីអត់តាន់មានអ្នកសួរមុនតែមានអ្នកសួរមុនសួរមិនអស់ទៀតលើដូចឆ្នាំមុនចឹងឯងចាំដល់ដល់ម៉ោងណែបាទតែអញ្ចឹងដែងអីទៅទៀតដែងសិនណា ហ្នឹងហើយសរុបរឿងហ្នឹងតដែលមកចិត្តតែជ្រុំហើយជ្រុំទៀតរឿងហ្នឹងដោយដោយចង់បញ្ជាក់ដែលពាក្យទៅថ្មនិយាយចុងក្រោយមិញមិនខ្វះទេអ្នកដែលមានបំណងចូលមកជួយពុទ្ធសាសនាចឹងប៉ុន្តែញាតិញោមមាន ដឹងព្រះអង្គថាម៉េចទេព្រះអង្គថាសាសនាតថាគតនេះ រុងរឿងរីចម្រើនក៏ដោយសារបរិស័ទទាំង4ខ្ទេចខ្ទីទៅវិញក៏ដោយបរិស័ទទាំង4ដែរមែនទេហ្នឹងហើយមិនមែនជារឿងយេស៊ូវមកបំផ្លាញមិនមែនជារឿងអ៊ីស្លាមមកបំផ្លាញអត់ទេអ្នកទាំងអស់នឹងគ្មានអាច មកកំទេចពុទ្ធសាសនាកើតទេអត់ទេអត់អាចហ្មងញាតិញោមមិនអាចទល់ទេសោះហើយសង្គមបច្ចុប្បន្ននឹងផងដែលយើងមានច្បាប់មានទម្លាប់มันអាចមកវាយបង្ខំឲ្យមនុស្សកាន់ណាបើថាជាសង្គមវាយបង្ខំឲ្យមនុស្សកាន់អានឹងថាអាចប៉ុន្តែសម័យនេះមានពីណាទៅវាយបង្ខំឲ្យមនុស្សលះបង់សាសនាអត់ទេហើយអញ្ចឹង គេគ្រាន់តែនិយាយគឺគ្រាន់តែផ្សព្វផ្សាយហ្នឹងវាមានវាវាមានអីដែលថាទៅបំផ្លាញធម៌វិន័យរបស់ពុទ្ធកើតអត់កើតទេប៉ុន្តែអ្នកដែលអាចបំផ្លាញពុទ្ធសាសនាបាន គឺអ្នក នៅ ក្នុងនឹងឯងអ្នកនៅក្នុងនឹងឯងអ្នកដែលចូលរួមបំផ្លាញហ្នឹងគ្រាន់តែដាក់ប្រកាសថាជាពុទ្ធបរិស័ទហើយអត់ចេះប៉ុណ្ណឹងអត់យល់ពីពុទ្ធសោះប៉ុណ្ណឹងគឺចូលរួមបំផ្លាញហើយ ចូលរួមបំផ្លាញហើយមិនបាច់មិនបាច់មកគិតថាទល់តែយកសាសនានឹងទៅរស់ស៊ីប្រព្រឹត្តអាក្រក់អត់ទេអត់ទេគ្រាន់តែថាចូលមកក្នុងនាម ជាបរិស័ទរបស់ ព្រះសម្មាសម្ពុទ្ធហើយអត់បានចេះដឹង អំពីយុទ្ធសាស្ត្ររបស់ព្រះអង្គធ្វើអីប៉ុណ្ណឹងឈ្មោះថាធ្វើឲ្យសង្គមនឹងរយៈរយៈអាត្មាប្រៀបធៀបនឹងនឹងកងតបកងតប ដើម្បីការពារជាតិបានប៉ូលីសក៏ដោយទាហានក៏ដោយនឹងទល់តែមាន ការវឹកហាត់ល្អណាស់ប្រសិនបើគ្រាន់តែចូលមកពាក់សាក់អត់ចេះអីទេ តាមខ្សែ តាមហោមចេះតែពាក់សាក់ទៅសង្គ្រាមក្ដុងភ័យអញិអញ័រលិចអាចលិចនោមអត់ចេះយុទ្ធសាស្ត្រសូត្រតែកងតបរបៀបហ្នឹងការពារប្រទេសបានទេការពារប្រទេសបានទេ មិនបាច់និយាយដល់ការពារប្រទេសឯងបំផ្លាញតបាយរដ្ឋហ្នឹងមែនអត់ណាវាអត់អាចទៅការពារប្រជាជនអត់អាចទៅការពារស្អីបានទេស្លៀកពាក់អស់ទាំងខោអាវអស់ទាំងប្រាក់ខែរាជការវាអត់មានបានប្រយោជន៍អីតលទេសោះញញឹមសម័យអញ្ចឹងមែនមកនៅក្នុងពុទ្ធសាសនានេះក៏ដូចគ្នាមកបួសនឹងក៏ដែរគុំគិតថាបួសដើម្បី រស់ស៊ីបានឈ្មោះថាបំផ្លាញសាសនាអត់ទេណាគ្រាន់តែអត់រៀនឲ្យយល់គោលពិតរបស់ព្រះសម្មាសម្ពុទ្ធប៉ុណ្ណឹងឈ្មោះថាចូលមករំលាយពុទ្ធសាសនាហើយពីព្រោះអីពីព្រោះបួសមាន6ទី1ហៅថាឧប6ហេកាបួសល្ងងបួសល្ងងមានន័យថាខ្ជិលរៀនហ្នឹងវាល្ងងហើយមិនមែនបួសឲ្យល្ងងទេ និយាយឲ្យអស់គឺថាបួសខ្ជិលរៀនព្រោះអត់រៀនធម៌ពិតរបស់ព្រះសម្មាសម្ពុទ្ធឃើញទេចែកនៅក្នុងបួសល្អមិនមែនបួសល្អទេ ជាចំណែកមួយនៅក្នុងការបំផ្លាញព្រះពុទ្ធសាសនានឹងចឹងចឹងហើយបានជាអ្នកខ្លះបួស20ភាសាសឹកទៅវិញទៅបម្រើសាសនាផ្សេងអីអីចឹងទៅដូចថ្មឆ្នាំមុនជួបអ្នកបួសម្នាក់បួសបាន2ភាសា ហើយមកជួបអាត្មាមកដល់គេសុំអង្គុយទល់មុខអាត្មាហ្នឹងគឺបានចូលទៅកាន់សាសនាដតីហើយដឹងគាត់និយាយមិនទេ នៅក្មេងទេរៀបរាប់ប្រាប់អាត្មាថាខ្ញុំបួសបាន ពីរវសាដែរក្នុងពុទ្ធសាសនា តែគ្មាន បានទទួលពន្លឺជីវិតអីបន្តិច គ្រាន់តែខ្ញុំចូលមកកាន់សាសនាយេស៊ូភ្លាមខ្ញុំទៅពហិខ្ញុំរៀនរាល់ថ្ងៃទៅបដឹងថាព្រះបន្ទូលមានតម្លៃណាស់ណាតែចូលពុទ្ធសាសនា2ឆ្នាំខ្ញុំអត់មានបានទទួលអីទេងឹតឈឹងលងឹតឈឹងថាអញ្ចឹងឥឡូវខ្ញុំបានពន្លឺជីវិតថ្មីព្រះយេស៊ូវបានបង្ហាញផ្លូវជីវិតខ្ញុំ ឥឡូវខ្ញុំស្ម័គ្រចិត្តបម្រើព្រះយេស៊ូវអត់ចង់បានអីខ្ញុំជិះកង់ដើរផ្សាយដំណឹងព្រះទោះបីត្រូវអ្នកស្រុកជេរក៏ដោយក៏ខ្ញុំមិនដែលខឹងដែរតែខ្ញុំបួសនៅក្នុងពុទ្ធសាសនាបានអីបានអាត្មាថាមកសួរអញ្ចឹងសួរថាចុះបងអូនឯងទៅក្នុងសាសនាយេស៊ូនឹងមានបានរៀនសូត្រអំពីព្រះបន្ទូលរបស់យេស៊ូទេ អូរៀនរាល់ថ្ងៃត្រូវហើយតរៀនចេះឯណាបងអូនចុះពេលដែលបងអូនឯងបួសណាជាជាជាសាមណេរនៅក្នុងពុទ្ធសាសនានឹងបានរៀនទេ ថារៀនតើធัวសូត្រមន្តធัวបានស្គាល់ចេះងោះនឹងឲ្យបួសបែបប្រពៃណីហ្នឹងញាតិញោមហើយបានឈ្មោះមកសួរថាតើស្អីដែលជាគោលដៅរបស់ពុទ្ធបង្រៀនហ្នឹងមានអីខ្លះអូនឯងដឹងទេអត់ដឹងទេ បានអាត្មាថាត្រូវហើយអូនឯងនិយាយនេះគ្មានកន្លែងណាខុសអីបន្តិចទេបើបួសអត់រៀនអញ្ចឹងណាហើយស្រាប់តែបងអូនឯងយល់ពីពុទ្ធវាចម្លែកណាស់ហើយបួសហើយអត់រៀនរៀនតែអធោសូត្រមុនដោបាយហ្នឹងវាវាអត់ចេះអញ្ចឹងអាហ្នឹងវាសមហើយសមតែអញ្ចឹងឯងហើយបងប្អូនឯងកាន់តែរៀនប៉ុណ្ណឹងឈ្មោះថារៀនធម៌ពុទ្ធមិនមែនទេអញ្ចឹងបានថាសំណាងដែរអាត្មាបួសមកចំ គ្រូលោកឲ្យរៀនណា ដល់រៀនអាត្មាទិញធោសោតមុនសោតអីលោកស្ដីឲ្យយីលោកនេះរៀនតែអាធោដោបាយលោកថាអញ្ចឹងធោពិតធោមែនមិនរៀនបល័យបកូអីមិនរៀនទៅរៀនតែអាធោដោបាយធោបាំងស្គលបាំងអីនោះមកលោករៀនទៅបើថាដើរស្ដាប់តាមគាត់នឹងលឺអាត្មាទន្ទិញវេយករបល័យឬក៏ស្អីអញ្ចឹងនោះលោកសบายប្រតិអាសบายចិត្តលោកហ៎ នឹងលោកថាវាវាជាពូជជាស្ដីសង្ឃឹមអនាគតអានេះរៀនអញ្ចឹងបើវាទៅជាសង្ឃឹមអនាគតកើតហើយអាត្មាមកទន្ទិញតតនន្តរាំងវិភ័ងកបករណក៏ទៅលឺប៉ុណ្ណឹងលោកថាឲ្យទៀតយីលោកនេះរៀនធោះដូបាយស៊ីទៀតហើយទល់តែនៅ ក្នុងសង្គមយើងមិនគេពង្អួត គ្នារាល់ថ្ងៃមិនលោកណាសោតធัวច្រើនលោកចេះមិនអញ្ចឹងមិនអញ្ចឹងសោតធัวតិចដាក់លុយតិច សូត្រធោវិញដាក់លុយច្រើនហើយសូត្រទៅយល់អត់